អូខេឥឡូវយើងដល់វគ្គទី9ដល់ខ្លួនស្រីរបស់នាងហើយយើងចូលដល់វគ្គទី9នៃវគ្គបន្តជួយសង្គ្រោះស្រីស្អាតទៀតហើយយើងអាចដល់កាត់ព្រៃចូលមក Samsung screen ទៅយើងផ្លេចកន្លងកន្លងយើង shoot God. Somebody, អោបគឺស៊ុំប៊ីកុំអានភ្លើងខ្ញុំបាទស៊ុំប៊ីនៅណាយកស៊ុំប៊ីដែរណាយកស៊ុំប៊ីដូចគ្នាអូ my god យកស៊ុំប៊ីដែរ 管你呗。 Look horse về phía hà nội nó tiến trời miền đại chúa này chúa cài nhiều người ta chúa cài sẽ ai cho hmm. nó oh hmm. Chuyện ô, nó dễ khai này cả លើទី11 Yeah. Number 4 stupidity is fixed in me often. គឺមានអ្នកកាត់ខ្លួនមិនបានចឹងអ្នកគាត់តែស្អីទៅបានតែតាមនឹងចិត្តលោកអាចធ្វើបានចាំមកអត់ត្រូវទេសង្គ្រោះបានយេ strong again. I'm again. And then generally call glass again the in the snap to one is other. Again, again choose for the job no longer. And you are in the same. That's all. That's all. That's all. Yay! Survive Sunday. ចឹងហើយស្អីគេចប់គុំត្រង់ខ្ញុំគិតថាដាក់ត្រង់ហ្មងខ្ញុំអត់ត្រង់ហ្មង

지금 안. 아. 네. aka Dr. Simon Tony Aoki 啊。 ចោលទៀតនេះទៅសោះវិញជាខ្ញុំគឺចោលក្នុងនេះតែយើងដាក់មានយកហើយនឹងទៀតសុខភាពខុសសាច់សាច់ដាក់ច្រើនក្រោតែនេះដូចជាខ្ញុំចង់មកផឹកស្រា cứ vào quay luôn mấy chị nữ quay xuống mấy phi tàu mấy mặt nó chắc là khoa học phi tàu sekarang sao mà họ bay nặng hơn học đó học thuyết hiện này thầy do sao với cô dương như các bạn rồi thầy vô các bạn ô nó kém cho khoa các bạn <laughs> ជើងអញ្ចឹងវាអត់ស្របទៅស្ងៀមអញ្ចឹងអឺនេះជាមេដឹងមួយល្អដែរបើសិនជាមានកន្លែងណាមួយចម្លងអគិសនីគឺយើងយកបាក់ជើងបាក់ជើងនេះវាអត់មានឆ្លងក្រនអគិសនីចូលបានទេអត់ឆ្លងអាចដល់បានទេដល់នេះគឺល្អយ៉ា Thank you. wash again. កង់វីដេអូឬក៏កង់វីដេអូឬក៏សេរីពេលវេលាមិនត្រូវសេរីពេលវេលាដូចមុនដែរអូខេពីនេះវាខ្លះវាតាក់ទងគ្នាចូលមកទៅតាមខ្ញុំបាយទឹកព្រៀងមកតែយើងគួរតែពាក់អាវព្រៀងអាកាសឬក៏ត្រង់តែមិនគិតណាអត់អាចពាក់អាវព្រៀងណានេះទឹកនេះគឺត្រង់ត្រង់ទៅអស់ មុខចិត្តទេឆ្លាតខ្ញុំអូខេឥឡូវខ្ញុំគិតថាប៉ុណ្ណឹងចាស់ហើយយើងជួបគ្នានៅវគ្គបន្តទៀតហើយអរគុណច្រើនសម្រាប់ការ